ណាជាខ្ញុំខ្ញុំកណ្ដាសូមនមស្ការក្រាបថ្វាយបង្គំចំពោះចំបៃនៃព្រះរដ្ឋសាសនាជាក្លាដល់គុណគុណគ្រប់គ្រប់គុំចំពោះគុណចាស់ប្រធារានធិរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពចិត្តថ្លាសូមប្រានពលលោកស្រីនាងកញ្ញាជាពុទ្ធបរិស័ទទាំងអស់ដែលកំពុងទទួលសាសនាការ live ផ្សាយ ផ្ទាល់ឡាយផ្ទាល់ចេញពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រមវត្តអត្តនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អាន ថ្ងៃនេះយើងបាទផ្សាយបន្តផ្ទាល់ផ្សាយចេញពីផ្ទះរោគថៃគឿងដែលជាកន្លែងកម្មវិធីប្រពធ្វើនៅ កម្មវិធីរំលឹកនៅទិវាចលាថាថាច់គឿងហើយថាថាច់ថាផងពីថាថាច់ថាផងអញ្ចឹងសូមឥឡូវគុណចាស់ជួយរាយការណ៍មើលដល់កម្មវិធីចាប់ដើមហ្នឹងទៅ ណាកម្មវិធី ចាប់ដើមលោកណាសុំសុំចាប់ដើមចុះបាទក្នុងនាមខ្ញុំប្រកាសថាខ្ញុំបាទដែលមានមានក្របឡើងក្រក្នុងទីនេះគឺបានទទួលទេរៈជាអំណាចបំរើនៅកម្មវិធីដែលនាំឲ្យកើតឡើងនៅក្នុង ថ្ងៃនេះអឺប៉ុន្តែមិននឹងបំរើនៅកម្មវិធី ជាបឋមខ្ញុំប្រកាសណាសូមលោកពុទ្ធលំអងកាយធ្វើសការៈនមស្ការចំពោះបរតនត្រ័យដោយជារបស់ទេនឹងសូមរំលឹកដល់ព្រះវិញ្ញាណក្ខន្ធនិងប្រាក់វិញ្ញាណក្ខន្ធនៃវិរៈបរតឬវិរៈសមណៈដោយសភាទពីបន្តបន្តទៀតខ្ញុំបាទសូមរំលឹកលំអងកាយថ្លៃបង្គំប្រតិជនជា សង្ឃបេតាគ្រូប្រហោសោតធម្មយាឧទិសិយាគ្រប់ប្រអង្គដែលមានវិតាមីននៅក្នុងកម្មវិធីនេះដោយសេចក្តីគោរពបន្តបន្តទៀតខ្ញុំបាទនឹងសូមសួរនៅសេចក្តីសុខទុក្ខដល់អស់អឺលោកយាយលោកតាដែលសមាជិកសមាជិកាទាំងអស់ដែលជាក្នុងក្រុមសហព័ន្ធខ្មែរកម្ពុជាក្រមដែលគឺជាណាត់ស្នេហាជាតិជាណាត់ រំលឹកនឹកដល់អឺថ្ងៃខួបអឺលើកទីថ្ងៃខួបទី15នៅក្នុងឱកាសនេះហេតុដូច្នេះខ្ញុំបាទខ្ញុំបករណាខ្ញុំបាទនេះក៏សូមគោរពនិងរាប់អានដល់អញ្ញញាតញោមលោកយាយលោកតាទាំងអស់គ្នាហើយកម្មវិធីនេះខ្ញុំបាទសូមរៃរ៉ាប់និងអានដូចតទៅ ថ្ងៃអង្គារ300ខែផតបတ်ឆ្នាំខាចិត្តវាស័កពុទ្ធសករាជ2566ត្រូវនឹងថ្ងៃទី13កញ្ញា2022កម្មវិធីគួបអបអសាតលើកទី15សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិចិនជាតិដើម 13កញ្ញា2007 13កញ្ញា13កញ្ញា2022រួមមានខទី1គឺនមស្ការចំពោះបរតនត្រ័យដោយសេចក្តីគោរពខទី2គឺតាំងប្រធានកិត្តិយសនិង ប្រធានទីប្រជុំដោយសភាទាំងពីរអឺនិងទិសនាមណាដែលបានអញ្ជើញចូលរួមជាវត្តមាននៅក្នុងឱកាសនេះ អឺនឹងប្រពអឺសូត្រធរំលឹកនឹកគុណដល់ដួងវិញ្ញាណខណ្ឌអឺវីរៈបុរសនិងវីរៈសាមណៈអឺដែលគាត់ខំបលិកកាយថ្វាយជីវិតចំពោះជាតិនិងសាសនា បន្សល់ទុកមកអយគុលបត្តិគុលអធិបាធិតាចំនួនក្រោយអឺមកដល់សពថ្ងៃនេះ ខទី3ខទី3នោះ គឺកតិយោបល់ចែកចេញគឺ1អក្សរកប្រកាសអឺហេតុនិងសន្តរកថានាំអោយកើតឡើងនៅកម្មវិធី នៅក្នុងឱកាសនេះអក្សរខយោបល់មតិចំហរបស់បងប្អូនលោកយាយលោកតាដែលមានយោបល់រៀងៗខ្លួន អក្សរកអរតនីប្រសង់សូត្រចម្រើនបង្សកូលចំពោះជូនចំពោះដួងវិញ្ញាណខណ្ឌនៃវិរៈបរៈនិងវិរៈសាមណៈនៃយើង ខទី4ឧទ្ទិសកថាបັດកម្មវិធីប្រជុំហេតុដូច្នេះហើយ គឺកំអយពេលវេលាកន្លងទៅដោយទេនេះខ្ញុំបានផ្ទះទៅដល់ខទី1តែម្ដង ខទី1ខ្ញុំប្រកាសណាសូមគោរពអរគុណមន្តមេជគុណជាប្រធានដើម្បីនឹងចាត់តអនុម័តការដោយតទៅហេតុដូច្នេះសូមអរគុណនិមន្តតាបាទមោតសៈបកវតោអរហតោសម្មាសម្ពុទ្ធសនមោតសៈបកវតោ Sampai kawato arahato sama sampun tasa. Anyang nhang cốt thao mê sa ra năng na sa cho quan chê na han tu mê chê ya mang ca quân ta mang kê na quan tê hang pa bang sung va ra ta mang cốt yo ca to so bút thô ca ma anh con mu mê sa nam wa rang e te na sa cha wa che na hom tu mê che mang ca lang won ta mang ke na won te hang thom mai cha tu vi thang wa rang thom mê yo ca le to tham mô ca ma tu tăng ma mang anh nhân sang phu mê sa ra năng va rang y tê na sa cha van chê na hôn tu mê chê ya mang ca kê na van tê hang thang canh cha tu vi tu ta mang sang kê yo ca lê to tu so sang cu kama tu tang mang mang Tanamasana yang namasamano ratanata yang yang punya visanta vipulangana tantasano piyavena haton tarayon tu sapang sumang kalang rakhan tu sapate vata sapaputiyono piyavena saperon tarang hon tu sapang sumang kalang rakhan tu sapang

បាទខទី1គឺនមស្ការចំពោះបរតនាត្រ័យអឺក៏ជាកំឡងបតោជាមកដល់ចូលដល់ខទី2ខទី2គឺប្រតតាំងប្រធានគឺតយោនិងប្រធានពីវិជុំដោយសុភេតមីនេះគឺខ្ញុំបាទណាក់តែងតាំងបន្តអឺនៅក្នុងឱកាសនេះគឺជាថ្ងៃអបអសាទរ អឺគួបទី15អឺរបស់អង្គការសហប្រជាជាតិដែលបានមានបញ្ហាចេញមក ដើម្បីឲ្យយើងគេទាំងឡាយជាមជ្ឈជនតាក៏ដូចជា បងប្អូនខ្មែរក្រមស្ថិតនៅខេត្តប្រះត្របាំងនៅក្នុងនឹងទូទាំងខេត្តដែលជាកុលបត្តិខ្មែរអឺបន្សល់ទុកមកដល់ថ្ងៃនេះ គឺតាំងប្រធានកិត្តិយសនិងប្រធាន ទីប្រជុំនេះខ្ញុំបាទសូមតាំងដោយសង្ខេបខ្ញុំបាទសូមរំលឹកនឹកគុណដល់វីរៈបុរសលោកមានចិត្តស្មោះនិងចិត្តខេមរាថែគេដំណែឲ្យជាតិសាសនាដល់បដូរជីវ៉ាឥតមានសោកស្ដាយបង្គំនឹកដល់គុណវីរៈសាមណៈលោកចេះជ្រោយច្រាស់ថោអាវិន័យ តស៊ូសាសនាមិនខ្លាចខ្លួនខ្សែ យើងខ្ញុំពូនខ្មែរទាំងឡាយសូមវន្ទាគោរពនិងខ្ញុំបានសូមអរសនានិមន្តលោកវិញ្ញាណកណ្ដរបស់បដិជគុណមានបដិជគុណបរៈខន្តៈធម្មោគីតុកជើងជាដើមនិងសូមរំលឹកដល់ដួងវិញ្ញាណកណ្ដនៃលោកចវាយអុកញ៉ាសើគួយជាដើមដើម សូមគោរពអរតនានិមន្តនិងអញ្ជើញអស្ថិតនៅទីនេះដើម្បីជាប្រធានកិត្តិយសប្រធានទីជុំនៅក្នុងឱកាសអអសាទរថ្ងៃសុខកញ្ញាដើមនៅក្នុង13កញ្ញា2022នេះសូមអញ្ជើញមកទីនេះដើម្បីជាតែងតាំងឬក៏ជាប្រធាននៅក្នុងកម្មវិធីប្រជុំ ហើយបន្តទៀតខ្ញុំបានសូមគោរពអញ្ជើញដល់សូមអរតនានិមន្តបដិជគុណដែលជាសង្ឃបេតាគ្រូប្រពុទ្ធោធម្មយាគ្រប់ព្រះអង្គព្រមទាំងលោកយាយលោកតាញាតិញោមជាពុទ្ធបរិស័ទខ្មែរក៏ដូចជាយុវជនខ្មែរក្រមទាំងឡាយដែលបានមានវេទមានអញ្ជើញមកក្នុងកម្មវិធីបរិបនេះធ្វើជាប្រធានទីប្រជុំផងដែរហេតុនេះហើយ ការតែងតាំងដោយសង្កេតបែបផ្លៃទៅតាមឱកាសនេះក៏សន្និបាតថាបញ្ចប់ឈានមកដល់ឧទ្ទិសនាមបាទឧទ្ទិសនាមនេះគឺខ្ញុំបានឧទ្ទិសនាមរួមទាំងម្ដងក្នុងនេះមានបានមានវិតាមីនបតិកគុណជាគ្រូជាសង្ឃបេតាក៏ដូចជាបតិកគុណជាគ្រូប្រហុសធម្មនេចា ព្រមទាំងលោកយាយលោកតាទាំងអស់ដែលបានអញ្ជើញមកនៅក្នុងទីនេះគឺជាអំណាចដែលបានអញ្ជើញអឺជាវិតាមីននៅក្នុងឱកាសនេះដែរអឺគ្រប់គ្រប់គ្នាហើយចិត្តទៅដល់ខទី3បាទខទី3គឺកតិយោបល់ចែកចេញគឺអក្សរកអឺប្រកាសហេតុ សន្តរកថានាំឲ្យកើតឡើងកម្មវិធីនៅ ក្នុងពេលវេលាគ្រាឱកាសនេះហេតុដូច្នេះខ្ញុំ ប្រកាសរណាខ្ញុំបាទជាអ្នកបំរើកម្មវិធីអឺសូមគោរពអញ្ជើញគ្រូភូមិន្ទដើម្បីនឹងឡើងសម្ដែងនៅសន្តរកថាប្រកាសហេតុដែលនាំឲ្យកើតឡើងនៅក្នុងទីនេះ ហេតុដូច្នេះសូមគោរពអញ្ជើញហើយនឹងសូមលោកយាយលោកតាទាំងអស់អោយស្នូតាំងតែមួយអបអសាទរគ្រូដែលបានជើញដល់ចាយូមកគំនិតណាអពុកនៅគំនិតគំនិតបាទខ្ញុំតាមដល់ជាខ្ញុំកាលាច្បាប់លោកក្រាប់វិញខ្ញុំគាត់ របស់សាសនាប្រាជ្ញក្នុងនោះមានពុទ្ធគុណធម្មគុណសង្ឃគុណរាល់សេចក្តីគ្រប់បន្តមកសូមក្រាបថ្វាយអង្គចំពោះព្រះវរដុញ្ញលក្ខណ៍វិញ្ញាណលក្ខណ៍របស់អ្នកស្នេហាជាក្នុងនោះមានគុណប្រឧបជានិងអញ្ញាជាជាមួយនឹងវីរៈនារីគ្រប់ចំនួនដែលអ្នកស្នេហាចិត្តដល់សេចក្តីពុទ្ធដល់ខ្ញុំករណខ្ញុំបាទបន្តមកសូមគ្រប់ដោយប្រសងក្នុងនោះប្រងក្នុងនាមជាព្រះអង្គជាពុទ្ធសូមប្រាអាចារ្យ បំតាំងរបស់ពីគូសំដល់សេចក្តីគ្រប់ដល់ពីខ្ញុំការណាត់បាទសូមសួរសុខទុក្ខដោយមានមានបងប្អូនទាំងអស់ដែលបានចូលរួមក្នុងឱកាសនេះក៏សេចក្តីរាប់អានពីខ្ញុំការណាត់បាទបន្តតខ្ញុំការណាត់ខ្ញុំបាទសូមអាននៅសុត្រកថាអបអសកគុក15ឆ្នាំសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមដូចតទៅ UN រៀប13កញ្ញា2007 13កញ្ញា2022ខេត្តប្រតិបត្តិកម្ពុជាក្រម ថ្ងៃទី13ខែកញ្ញា2022ត្រូវនឹងថ្ងៃអង្គារ300ខែបដិបត្តិឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ថ្ងៃនេះជាថ្ងៃមួយប្រកបដោយលក្ខណៈនិងមានអត្ថន័យយ៉ាងជ្រាលជ្រៅទូជាលក្ខណៈប្រវត្តិសាស្ត្រសម្រាប់ក្មេងជនជាតិដើមទូទាំងពិភពលោក នឹងយល់យល់ទៅខ្មែរក្រមនៅកម្ពុជាក្រមផងដែរដល់ថ្ងៃនេះកាលពី15ឆ្នាំមុនដល់ថ្ងៃទី13ខែកញ្ញាឆ្នាំ2007អង្គការសហប្រជាជាតិបានអនុម័តសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម UN មាន46មេត្រាដើម្បីលើកកម្ពស់នៅសិទ្ធិជាមូលដ្ឋានរបស់ជនជាតិដើមគ្រប់រូប ឲ្យបានទទួលនៅសិទ្ធិទាំងឡាយដូចជាសិទ្ធិក្នុងការរស់នៅរស់មានមានជីវិតមានត្រា7សិទ្ធិរក្សាការពារនៅអត្តសញ្ញាណជាតិរបស់ខ្លួនមានត្រា11និងសិទ្ធិក្នុងការកំណត់អត្តសញ្ញាណនិងសមាជិកភាពរបស់គ្រប់កលស្របតាមទូនីសន្លប់និងប្រពៃណីរបស់ខ្លួនមានត្រា33សិទ្ធិក្នុងការធ្វើឲ្យរំលងនៅ ប្រពៃណីជំនាញទម្លាប់ជាវប្បធម៌របស់ខ្លួនមានត្រា11សត្វធ្វើឲ្យរងរវើកឡើងប្រើប្រាស់អភិវឌ្ឍនិងប្រទេសឲ្យកូនចៅចំនួនក្រោយនៅប្រវត្តិសាស្ត្រភាសាច្បាប់ទម្លាប់ទស្សនវិជ្ជាប្រព័ន្ធនៃការសរសេរនិងអក្សរសាស្ត្រព្រមទាំងធ្វើកំណត់ឈ្មោះនិងរក្សាឈ្មោះគេដល់ខ្លួនឯងសម្រាប់សហគមន៍ទីកន្លែង និងបុគ្គលមានត្រា13សិទ្ធិក្នុងការទទួលបានលុយជំនួយហិរញ្ញវត្ថុនិងជំនួយបច្ចេកទេសពីរដ្ឋប្រទេសនិងតាមរយៈកិច្ចការសហសហការអន្តរជាតិដើម្បីទទួលបាននូវសិទ្ធិដែលមានចែងនៅក្នុងសេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើមមានត្រា39សិទ្ធិក្នុងការបង្កើតនៅប្រព័ន្ធសុខសាយដោយប្រើប្រាស់ របស់ខ្លួនមានដាល់16ស្ថិតក្នុងការប្រើប្រាស់ដីធ្លីដែនដីនិងប្រភពធនធានដោយខ្លួនមានកង្កាប់ឬបានប្រើប្រាស់ឬបានទទួលនៅប្រពៃណីមានដាល់26ស្ថិតក្នុងការបង្កើតនិងគ្រប់គ្រងស្ថាប័ននិងប្រព័ន្ធអប់រំរបស់ខ្លួនបើបកលការអប់រំជាភាសារបស់គ្រូបកលក្នុងលក្ខណៈសមស្របនឹងវិធីសាស្ត្រតាមលំខ និងការបង្រៀននិងការរៀនសូត្ររបស់ខ្លួនមេត្រា14សិទ្ធសម្រាប់វាសនាដល់ខ្លួនឯង The right to self determination ដោយចិត្តចិត្តដើមធ្វើសេចក្តីសម្រេចចិត្តស្ដីពីស្ដីពីស្ថានភាពនយោបាយរបស់ខ្លួនដោយសេរីនិងធ្វើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមគិច្ចនិងវប្បធម៌របស់ខ្លួនដោយសេរីមេត្រា3និងចិត្តចិត្តដើមក្នុងការអនុវត្តនៅសិទ្ធិ សម្ដែងវាសនាដល់សម្ដែងរបស់ខ្លួននោះពួកគាត់មានសិទ្ធិក្នុងការគ្រប់គ្រងរបស់ខ្លួនឯងឬដល់ស្វ័យប្រវត្តិលើបញ្ហាទាំងឡាយដែលតាក់ទងដោយកិច្ចការដែលតាក់ទងដោយកិច្ចការប្រតិកម្មនិងកិច្ចការមូលដ្ឋានរបស់ខ្លួនព្រមទាំងវិធីសាស្ត្រនិងមធ្យោបាយផ្សេងផ្សេងសម្រាប់ផ្ដល់ហេរញ្ញវត្ថុដល់តាមកំណត់ដោយដំណើរធ្វើការស្វ័យ ស្វ័យភាពរបស់ខ្លួនមាត្រាទី4ជាដើមមកដល់ឆ្នាំ2022មកដល់ឆ្នាំ2020នេះ22នេះតាមរយៈពេល15ឆ្នាំហើយដែលអង្គការសហប្រជាជាតិ UN បានអនុម័តសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិដែលពីសិទ្ធិជនជាតិដើម UN ដរិកតែជនជាតិដើមខ្មែរក្រមនៅកម្ពុជាក្រមនៅមិនទាន់បានទទួលនូវសិទ្ធិទាំងឡាយនេះ ឲ្យបានពេញលេងនោះឡើយកុំថាឡើយបានទៅធ្វើនោះសឹកនេះសំបីទេ បានអានឬបានអាននោះសេចក្តីប្រកាសនេះក៏មិនបានប្រកាសផងដែរប្រអង្គការសហប្រជាជាតិនិងរដ្ឋាភិបាលដែលបានអនុម័តចុះហត្ថលេខាទទួលស្គាល់មិនបានចាត់វិធានការក្នុងការផ្សព្វផ្សាយនៅសេចក្តីប្រកាសសាចិនជាដើម និងជានិងចែកចាយតាមភូមិស្រុកដែលជនជាតិដើមខ្មែរក្រមរបស់យើងខ្ញុំនៅឡើយដើម្បីឲ្យពួកគាត់បានសិក្សានិងយកទៅនៅសិទ្ធរបស់ខ្លួនឡើយយោងតាមសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមទាំង30ទាំង46មេត្រាដែលអង្គការសហប្រជាជាតិបានអនុម័តនិងរដ្ឋាភិបាលវៀតណាមជាប្រទេសហត្ថលេខី បានចង់អត្ថលេខាទទួលស្គាល់នៅសេចក្តីប្រកាសនេះផងដែរយើងមើលឃើញថាមកខលពេលនេះថ្មីក្រមដែលមានជាដែលមានឈ្មោះជាចន្ទជាតិដើម មួយ មានដើមកំណត់នៅលើទឹកដីខ្មែរកម្ពុជាក្រមមុនគេបង្អស់ដំណើរគ្នានឹងការរកកើតដីធ្លីនេះដែលនៅមិនទាន់បានទទួលនៅបាន ពន្លឺសេរីភាពពុតប្រកបនិងសត្វជាមូលដ្ឋានដែលបានចែងចាំងនៅក្នុងសេចក្តីប្រកាសស្ដីពីសត្វចិនចិត្តដើមនៅឡើយបញ្ហាចាស់ស្ដី ដែលចិនចិត្តដើមខ្មែរក្រមកំពុងប្រឈមនោះ មានដូចជានៅថ្ងៃ14 15រោចខែពុទ្ធបទដល់នៅថ្ងៃទី24 25ខែកញ្ញានេះនៅតាមគុំស្រុកនិងវត្តអារាមនានាទូតាំងដែលកម្ពុជាក្រម និងប្រារព្ធពិធីបន់សែនដូនតានិងបន់ចូលឆ្នាំថ្មីប្រារព្ធនៅថ្ងៃទី13 14 15និង16ខែមេសារៀងរាល់ឆ្នាំដែលជាពិធីបន់ប្រពៃណីជាតិនិងសាសនាដ៏ធំនៃជនជាតិដើមរបស់យើងខ្ញុំតែយើងខ្ញុំគេមានថ្ងៃជប់សម្រាប់ជាផ្លូវការដើម្បីចូលរួមក្នុងពិធីបន់ទាំងនេះរបស់ខ្លួន ដូចជាជនជាតិដើមដូចជាជនជាតិដទៃដែលមិនមែនជាជនជាតិដើមដែលមករស់រៀននៅលើទឹកដីទឹកដីកម្ពុជាក្រមក្រជនជាតិដើមខ្មែរក្រមនៅឡើយឧទាហរណ៍ពិធីបន់ជួយឆ្នាំតែជនជាតិជួនគិនឬគិនវ៉ាគេបានចុះសម្រាប់តតោកណ្ដាខែសម្រាប់ចូលរួមពិធីបន់ប្រពៃណីជាតិរបស់កងគេ តែជនជាតិដើមខ្មែរក្រមគឺមានសោះឡើយនេះពេលកន្លងមកក្រុមយុវជនរបស់យើងខ្ញុំធ្វើជាស្ម័គ្រចិត្តក្នុងការផ្សព្វផ្សាយនៅសេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើមយុវឥណ្ឌារីកប្រកាសសេចក្តីប្រកាសជាភាសាសកលស្តីពីសិទ្ធិមនុស្សតាម36មេត្រានិងកតិកាសញ្ញាអន្តរជាតិផ្សេងៗ ផ្សេងផ្សេងដែលដតីទៀតនៃអង្គការសហប្រជាជាតិដូចជាកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិលនិងនយោបាយ ICC ពីរជាដើមតែតែត្រូវអញ្ញាធម៌ចាក់ខ្លួនទៅទួចម្លើយនិងទៅទុកបុកម្នេញជាបន្តបន្តក៏បីគេមិនបានផ្ដល់សិទ្ធជាជនជាតិដើមអយយើងក្តីក្នុងនាមយើងជាជនជាតិដើម នៃដែនដីខ្មែរកម្ពុជាក្រមត្រូវតែអនុវត្តនិងប្រើប្រាស់នៅសិទ្ធិជាមូលដ្ឋានរបស់ខ្លួនប្រថាសិទ្ធិជនជាតិដើមមិនមែនជាឯកសិទ្ធិដែលត្រូវបានផ្ដល់ដោយរដ្ឋាភិបាលឬបុគ្គលណាមួយឡើយហើយក៏មិនមែនជាសិទ្ធិដែលគេដាក់នៅលើជើងពៀនមកជូនយើងដោយងាយស្ងាយទេអាស្រ័យនេះខ្ញុំ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរក្រមគ្រប់ឋានានុក្រមក្នុងនោះមានកម្មករមន្ត្រីរដ្ឋាភិបាលនាយទាហានគ្រូបង្រៀនគ្រូប្រែគ្រូពេទ្យសិស្សនិស្សិតជាដើមស្វែងធ្វើចំណាក់ស្រុកទៅធ្វើការនៅតាមខេត្តទ្រង់នានាសូមវិលត្រឡប់មកទូស្រុករបស់ខ្លួនយើងដើម្បីចូលរួមពិធីបុណ្យសែនរន្តាប្រពៃណី និងសាសនាជាតិយើងប្រាប់ថាការចូលរួមរបស់យើងទាំងអស់គ្នាគឺជាការចូលរួមចំណែកក្នុងការលើកកម្ពស់សត្វជនជាតិដើមរបស់ខ្លួននិងរក្សាការពារនៅអត្តសញ្ញាណជាតិរបស់ខ្មែរក្រមក្នុងនាមយើងជាជនជាតិដើមនៃនៃដែនដីខ្មែរកម្ពុជាក្រមមិននឹងកញ្ចប់នៅសត្រកថានេះខ្ញុំសូមប្រកេនពរ ដោយប្រសងគ្រប់ព្រះអង្គអឺមាននេះនិយាយតាបងប្អូនទាំងអស់និងមិត្តភក្តិទាំងអស់ដែលមានវត្តមានដែលមានវត្តមានភាពក្នុងទីនេះសូមបានឲ្យប្រកបនឹងសេចក្តីសុខសេចក្តីចម្រើនវឌ្ឍនភាពគ្រប់ប្រការនិងសូមឲ្យជនជាតិដើមខ្មែរក្រមគ្រប់រូបចេះប្រើប្រាស់នូវសិទ្ធិជាមូលដ្ឋានរបស់ខ្លួនដើម្បីទទួលបាននូវសិទ្ធិសេរីភាពឲ្យបានពេញលេញ នៅលើទឹកដីរបស់ខ្លួនដូចជាជាតិសាសន៍អ្នកអ្នកក្នុងពិភពលោកដែរសូមអរប្រគុណនិងអរគុណចាសម័យសុរសន្ត្រកថារបស់ខ្ញុំប្រកាសថាខ្ញុំបាទអរគុណសូមបញ្ចប់ខ្ញុំមិនគួរទៅពេកទៅ បាទនៅក្នុងអក្សរកគឺប្រកាសហេតុនិងសម្ដែងសន្ត្រកថាអឺដោយបីវាចារបស់លោកគ្រូភូមិន្ទឃើញថាក្បោះក្បាយនឹងច្បាស់ឡោះសំរុំស្នាដើម្បីចែកជូនដល់បងប្អូនខ្មែរអឺកម្ពុជាក្រមដែលស្ថិតនៅខេត្តប្រតបាំងព្រមទាំងទូទាំង ខេតដែលអឺយុវជនខ្មែរយើងបានយល់ច្បាស់អំពីថ្ងៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិរបស់ជនជាតិដើមប្រកាសយើងជាកូនខ្មែរដែលរស់នៅកន្លែងនេះទីនេះគឺជនជាតិដើមនេះគឺយ៉ាងណាសម្រាប់យកវាស្នាដល់ខ្លួនឯងស្របទៅតាមច្បាប់របស់អង្គការសហ នេះទៀតមាន144ប្រទេសអឺបានចុះហត្ថលេខានៅថ្ងៃ13កញ្ញា2007ទូរកោច្បាប់ឡោះស្របច្បាប់បានឃើញថាច្បាប់បាយខ្ញុំករណាសូមធ្វើអំណរគុណចំពោះលោកគ្រូនាងភូមិន្ទបានហើយបន្តបន្តទៀតនេះគឺអក្សរខឈានចូលដល់អក្សរខគឺយោបល់អឺចំហ យោបល់ចំហនេះខ្ញុំក៏ករណាខ្ញុំបាទសូមគោរពអញ្ជើញគ្រូរដ្ឋាដើម្បីនឹងឡើងបំពេញយោបល់ឬក៏មានយោបល់ហេតុដូច្នេះសូមគោរពអញ្ជើញហើយនឹងសូមអញ្ជើញឯតាទាំងអស់ឲ្យស្នូតាតែមួយអបអរសាទរ គោរពដល់វិញ្ញាណក្ខន្ធរបស់លោកតាអុកណាសង្គួយជាវីរៈបុរសរបស់ខ្មែរហើយនឹងសូមគោរពអស់ទាំងវិញ្ញាណក្ខន្ធរបស់វីរៈនារីគ្រប់ចំណងបាទដែលបានពលិជីវិតដើម្បីបបហេតជាតិនិងសាសនាដោយក្តីគោរពផងដែរបាទហើយជាបន្តមកខ្ញុំក៏សូមគោរពជំរាបសួរសាជាថ្មីបង្ការ សមាជិកបងប្អូនយើងទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីថ្ងៃ13កញ្ញានេះដោយហើយដូច្នេះខ្ញុំកណាតខ្ញុំបាទអឺសូមថ្លែងអំណរអគុណដល់លោកគ្រូសុកសានជាអ្នករៀបចំ នៅកម្មវិធីបាទដែលបានអតិសុរាក៏ដូចជាឲ្យខ្ញុំបានមានឱកាសដើម្បីត្រកឡោនៅទីនេះជាកិត្តិយសដើម្បីនឹងមាននៅមតិខ្លះខ្លះដើម្បីកោះវល់ក្នុងកម្មវិធីនេះមកដែរបាទសូមអរគុណគ្រូបាទអឺខ្ញុំបាទចង់និយាយអំពីសិទ្ធិនៅសិទ្ធិសេចក្តីប្រកាស របស់អង្គការសហជីវជាតិនៅថ្ងៃ13កញ្ញា2007មកដល់ថ្ងៃ13កញ្ញា2022គឺកម្រិត15ឆ្នាំបាទហើយក៏ជាព្រឹត្តិការណ៍មួយនៅកដៅកពុកនៅឡើយដែលខ្ញុំបាទខ្លួនខ្ញុំបន្តនៅក្នុងថ្ងៃអឺ25 បាទខែអឺខែមីនាបាទដេត្រូអញ្ញាធិវៀតណាមតតាចាក់ជាធោសិទ្ធចិនវៀតណាមនិងសិទ្ធមនុស្សនិងសិទ្ធោ ECG បាទដែលមាន17ចំណុចដែលរដ្ឋាភិបាលវៀតណាមបានទូសញ្ញាជាមួយនឹងអង្គការសិទ្ធិជាតិដើម្បីទទួលយកលោកថាវិការមកអភិវឌ្ឍដល់ចំណបត្តិជាពិសេសគឺតំបន់ខ្មែររនៅ បាទអញ្ចឹងរួមទាំងអស់150ក្បាលជាងមួយឆ្នាំហើយបាទមិនតាន់មានចម្លើយត្រូវសងឬចូលឬបោយកអឺទុកជាសម្បត្តិរដ្ឋគឺអត់មានអញ្ជើញខ្ញុំដើម្បីទៅដំណោះស្រាយធ្វើការអំពីការងារអត់ទាំងនេះអំពីការបេតកោអត់ទាំងនោះផងដែរអញ្ចឹងខ្ញុំគួរឲ្យសោកស្ដាយមែនទែន បាទនៅក្នុង144ប្រទេសក្នុងនោះខ្ញុំសូមបង្ហាញខាងក្រមគឺមានរដ្ឋាភិបាលអឺឈរនៅចំលេខ140បាទនៅក្នុង141បាទ41អញ្ចឹងនៅក្នុងនេះមាន140ប្រទេសបានចង់អធិលេខាទទួលយកក្នុងសិទ្ធិចន្ទៈដើមហ្នឹង ប៉ុន្តែអកុសលខ្មែរក្រមយើងខ្ញុំជាចន្ទចិត្តដើមអានេះខ្ញុំចង់និយាយថាចន្ទចិត្តដើមតែដូចខ្ញុំមាននិយាយក្របធននៅក្នុងវិទ្យាពេលនេះខ្ញុំនិយាយថាខ្មែរជាចន្ទចិត្តដើមដោយសារខ្ញុំយោងទៅតាមរដ្ឋាភិបាលនិងបងប្អូនវៀតណាមមួយចំនួនបាទគាត់បាននិយាយថារាប់រយឆ្នាំមុនទឹកដីនេះគឺជាទឹកដីរបស់មួយចំណែករបស់ប្រទេសកម្ពុជាគឺរបស់ខ្មែរក្រម អញ្ចឹងបើសិនជាគាត់តាមវិជាភាពនេះហើយគឺបានបញ្ជាក់ថាខ្មែរយើងខ្ញុំនេះគឺជាចន្ទៈកើតហើយក្រៅពីយើងខ្ញុំគឺជាចន្ទៈរួមសញ្ជាតិរងនៅជាបងជាប្អូនមានតែខ្មែរយើងខ្ញុំនឹងឯងជាចន្ទៈកើតនេះខ្ញុំយោងទៅតាមទ្រឹស្ដីរបស់រដ្ឋាភិបាលវៀតណាមហើយនឹងបងប្អូនវៀតណាម មួយចំនួនដែលគាត់កំពុងយកច្រឡំទៅអូខ្មែរក្រមកំពុងតែទៀមទាយកទឹកដីមកខ្ញុំថ្ងៃនេះខ្ញុំក៏សូមក្រមបញ្ឈរនៅទីនេះខ្ញុំសូមបញ្ជាក់ប្រាប់មកផ្ញើនឹងជូនទៅតាមវីដេអូវីដេអូដែលដែលយើងបានកំពុងផ្សាយបន្តថាខ្មែរក្រមយើងខ្ញុំក៏មានចេតនាណាមួយដើម្បីនឹងទៀមទាយកទឹកដីហើយក៏មានកំណត់ចេតនាណាមួយបបោប្រឆាំងរំលំរដ្ឋាភិបាលវៀតណាមនេះទេអ្វីដែលយើងខ្ញុំចង់បាន គឺនេះឯងគឺបានចំណែករួមចំណែកនៅក្នុងសៀវភៅនេះដែលរដ្ឋាភិបាលវៀតណាមបានជំនួយនៅក្នុង144 44ប្រទេសបាទនេះហើយដែលខ្ញុំចង់ចង់បញ្ជាក់144 4ប្រទេសដែលខ្ញុំចង់បញ្ជាក់បញ្ជាក់អញ្ចឹងរដ្ឋាភិបាលក៏មានរដ្ឋាភិបាលវៀតណាមក៏បានរួមចំណែកនៅនៅក្នុងនឹងដែរអញ្ចឹងខ្ញុំ យើងខ្ញុំទាំងអស់គ្នាធ្វើលោកកម្មវិធីថ្ងៃនេះសូមបញ្ជាក់ថាក៏មានអ្វីមានបំណងអ្វីក្រៅពីសូមរដ្ឋាភិបាលសញ្ញាហើយសូមមេត្តាអនុវត្តតាមតែប៉ុណ្្នឹងដើម្បីអីដើម្បីយើងខ្ញុំបានជាសិទ្ធមួយរំដោសុខដុមរមនាជាបងជាប្អូនក្រមមនុស្សក្រមការដឹកនាំ របស់រដ្ឋាភិបាលចំណែកទឹកដីយើងខ្ញុំក៏មានលទ្ធភាពនឹងនិយាយឬការដោះស្រាយឬទៀមទាអ្វីទេបំណាំយើងខ្ញុំក៏រកទៅសុំក្នុងការសិទ្ធរស់នៅឲ្យមានសេរីភាពតែប៉ុណ្ណឹងអានេះអ្វីខ្ញុំសូមបញ្ជាក់បាទហើយជាពិសេសខ្ញុំសូមអឺតាមផ្ញើផងដែរបាទដូចជាប្រធានប្រធានម្ចាស់គ្រប់ព្រះអង្គដែលមានវត្តមាននៅទីនេះ ហើយក៏សូមប្រគេននឹងជូនដល់ប្រគុណម្ចាស់របស់អង្គដែលកំពុងតែកំណូលបណ្ដាវត្តនៅក្នុងទឹកដីកម្ពុជាក្រមក៏ដូចជានៅបណ្ដាប្រទេសនៅលើពិភពលោកបាទជាពិសេសសូមជម្រាបជូនបងប្អូនយើងដែលជាសមាជិកដែលបានចូលរួមនៅក្នុងថ្ងៃនេះហើយក៏ដូចជាសូមជម្រាបជូនផងដែរដល់លោកយាយលោកម៉ាពុកម៉ែបងប្អូនអ៊ំប្រុសស្រីមាមីនិយាយបងមាមី បងប្អូនយើងទាំងអស់ដែលនៅតាមបណ្ដាញសង្គម Facebook ដែលបានលឺហើយបានទេសនាហើយខ្ញុំសូមប្រកេនក៏ដូចជាសូមជូនផងដែរបាទចំណុចដែលខ្ញុំចង់លើកឡើងនិយាយនៅទីនេះគឺសូមអោយយុវជនកូនខ្មែរគ្រប់ចំណងគ្រប់ទីកន្លែងដែលកំពុងតែមានជីវិតរស់នៅសូមបែករយ នឹកដល់វីរៈសមណៈនិងវីរៈបុរៈវីរៈនារីគ្រប់សម័យកាលបានពលាជីវិតដើម្បីអ្វីដើម្បីជាតិសាសនា បាទដើម្បីតែជាតិនិងសាសនាពួកគាត់ហ៊ានពលាជីវិតសាច់ស្រស់ឈាមស្រស់ដើម្បីណាស់ណាដើម្បីយើងជាគុណបត្តិខ្មែរដែលកំពុងមានតណ្ហមរត់នៅលើផែនដី ជុំវិញពិភពលោកនិយាយរួមនិយាយដល់ឡែកនៅលើទឹកដីកម្ពុជាក្រោមបាទអញ្ចឹងគាត់មិនខ្លាចស្លាប់ដើម្បីឲ្យយើងរត់អញ្ចឹងបើសិនជាយើងរត់រត់ដើម្បីដើម្បីអីបាទដើម្បីឲ្យសមនឹងគុណអំណាចដែលអស់លោកអំពីជីវិតដើម្បីយើងដើម្បីយើងហើយយើងរត់ដើម្បីក្មេងចំនួនត្រូវរត់ កុំអោយគ្មានចំនួនក្រោយស្លាប់ឬបាត់ក្នុងនោសាសនាវប្បធម៌អរិយធម៌អក្សរសាស្ត្ររបស់ខ្មែរត្រឹមយើងតែធ្វើយ៉ាងណាដូចជាអស់លោកខាងដើមដែលកាត់ពលិជីវិតសម្រាប់យើងនៅថ្ងៃនេះអញ្ចឹងយើងទាំងអស់គ្នានឹងរួមដៃគ្នាទាំងប្រសិទ្ធទាំងប្រកបដើម្បីអីដើម្បីកាត់បណ្ណាឡើងវិញអ្វីដែលខ្មែរយើងកំពុងតែមានហើយអ្វីដែលខ្មែរយើងបាត់បង់យើងត្រូវតែ បញ្ចេញអំណាចពីសមត្ថភាពដើម្បីស្ដារឡើងវិញសម្រាប់កូនចៅចំនួនក្រោយហើយសូមផ្ញើតាមវីដេអូនេះផងដែរសូមអាណាព្យាបាលឪពុកម្ដាយសូមជូនកូនទៅវត្តរៀនផងបាទគុំគុំថាអឺរៀនអក្សរខ្មែរយកធ្វើអីអានេះខ្ញុំជ្រាបនៅក្នុងឱកាសនេះខ្ញុំនិយាយបន្តិចបាទតើរៀនអក្សរខ្មែរយកធ្វើអីរៀនចោះបាទគាត់តែរៀនចេះដឹងថាយកធ្វើអីហើយបើមិនតរៀនមិនគិតថាអក្សរជាតិរបស់ខ្លួននេះមានតម្លៃប៉ុណ្ណាទេ ហើយបើសិនតែមិនរៀនអក្សរខ្មែរទេមិនអោយតម្លៃមិនអោយអឺមិនអោយតម្លៃដល់ដល់ដល់ជាតិរបស់ខាងខ្លួនបាទដល់តែយើងចេះភាសារបស់ខ្លួនគឺយើងយល់គឺយើងដឹងយើងអោយតម្លៃជាតិរបស់ខាងយើងបាទហេតុអីសប្តាហ៍នេះមានប្រគុំម្ចាស់របស់ព្រះអង្គដែលមានវត្តមាននៅទីនេះសត្វតែជនរយុខ្សែខ្លាយសាំខ្លាយបើសិនជាក្រហម មានគ្រួសារបានបង្កើតជាគូនបង្កើតជាកម្មប៉ុន្តែបើសិនជាដូចយើងជាប្រហោះទាំងអស់គ្នាហើយបើសិនជាដូចជាព្រះអង្គប្រគុណម្ចាស់ព្រះអង្គទាំងអស់គ្នាអញ្ចឹងមនុស្សយើងវាមិនមិនអាចលូតលាស់មិនអាចចម្រើនបានចំណុចតែគេចង់និយាយមានព្រះអង្គគ្រប់ព្រះអង្គដែលកំពុងទៅពួកកំពុងទៅសិក្សារៀនសូត្រស្រាវជ្រាវដើម្បីឲ្យដើម្បីបង្ហាត់បង្រៀនដល់ពូចៅផ្នែកគ្រប់ចំណងបាទហើយអញ្ចឹងយើងជាប្រហោះក៏យើង ធ្វើយ៉ាងណាបាទដើម្បីរួមចំណែកជាមួយនឹងព្រះសង្ឃរក្សានៅអក្សរសាស្ត្រតូចទូចចោលយើងគ្រប់ចំណងទៅថ្ងៃដល់បងដែរបាទអញ្ចឹងហើយខ្ញុំកុំអោយថាវាវាស៊ីមកបាទក៏វាគឺពេលវេលាពីប្រផ្លាច់ពួកបងប្រសង្ឃឈិនសំខាន់បងដែរអញ្ចឹងខ្ញុំបាទសូមសង្ខេបខ្លីតែប៉ុណ្្នឹងហើយសូមអរគុណសូម អាគុណសូមក្រុមជាញគ្រូបន្ថែមបន្តនៅកម្មវិធីបាទក្រុមក្រុមទីនៅក្នុងអសខអសខគឺយោបល់ជំហរនេះដោយគ្រូ នាមរដ្ឋាក៏បានមានយោបល់យ៉ាងត្រឹមត្រូវយ៉ាងច្បាស់លាស់ទៅតាមច្បាប់របស់អង្គការសហជីវជាតិនិងច្បាស់លាស់តាមច្បាប់ដែលរដ្ឋាភិបាលវៀតណាមចុះញីនៅមុខអង្គការសហជីវជាតិក្នុងនោះមាន143ប្រទេសគឺថាច្បាស់លាស់ហើយក៏បាន និយាយគាត់បានមានយោបល់និយាយអំពីកូនខ្មែរក្រមយើងមានទុកលំបាកជាច្រើនដើម្បីតែជូនដល់បងប្អូនខ្មែរលើសកលលោកដល់ឡែកគឺកម្ពុជាក្រមយើងបានយល់ច្បាស់លាស់អំពីបញ្ហានេះដែរហើយក៏ខ្ញុំមានយោបល់បន្តដែរថាសូម្បីតែខ្លួនខ្ញុំហ្នឹង អឺមិនបានធ្វើអ្វីខុសជាមួយនឹងច្បាប់រដ្ឋាភិបាលវៀតណាមផងប៉ុន្តែគេក៏បានហៅអញ្ជើញខ្ញុំបានទៅអឺកម្រាមកំហែងរហូតដល់មានសំណួរសួរចោទឆ្លើយបាទនៅថ្ងៃ14ខែមិថុនាកន្លងហើយបាទរដ្ឋាភិបាលថ្ងៃនោះគឺថ្ងៃ4ខែមិថុនាឆ្នាំ1949យើងខ្ញុំក្រុមយុវជន ខ្មែរក្រមនឹងក៏បានទៅអឺវត្តតុលាមនីទៀតដែរអឺបាំងសកលអឺជូនចំពោះលោកវិញ្ញាណមិនខាងរបស់លោកអង្គញាសឺគួយតែប៉ុណ្ណោះប៉ុន្តែគេក៏បាននិយាយខ្ញុំទៅសួរចោទឆ្លើយផងដែរគួរអោយអនុញ្ញាតអធមចំពោះខ្លួនខ្ញុំព្រមទាំងបងប្អូនខ្មែរទាំងអស់ដែលត្រូវគេត្រូវរដ្ឋាភិបាលវៀតណាមនឹងយកទៅកម្រាស់ខ្មែរគួរអោយអាណិតណាស់បាទ ហើយនៅក្នុងក៏អក្សរខឃើញថាកន្លងបាត់ទៅដែរដូច្នេះចូលដល់អក្សរកអក្សរកខ្ញុំប្រកាសណាខ្ញុំបានជាណាជំរឿកម្មវិធីសូមអរគុណនិមន្តបដិជគុណគ្រប់ប្រអងនឹងសូត្រចម្រើនបានស្គលជូនចំពោះគ្រូវិញ្ញាណខណ្ឌវិរៈកុរៈនិងវិរៈសមណៈដែលកាត់បានបលិកាយថ្វាយជីវិតចំពោះជាសាសនាមិនខ្លាចខ្លួនខ្សែ បន្សល់ទុកមកឲ្យយើងដល់សពថ្ងៃនេះហើយដូច្នេះខ្ញុំប្រកាសណាខ្ញុំបានសូមអរគុណមកអនិច្ចាវរណសង្ខារោមាតលយតមេនោមាយេវាយេវ

ថាចេញកន្លងមកតោងហើយដូច្នេះចេញទៅដល់ថតទី4ទាំងដល់បាទថតទី4នេះបានន័យថាអឺមិនដំបូងយើងយល់តែតែមានបើកម្មវិធីបើកម្មវិធីហើយដូចតែអ្នកបាត់បាទបើសិនមិនបាត់ទេហើយចែកចាយដូចនេះឃើញថាសុខសាន្តទាំងស្រុងហើយដូច្នេះខ្ញុំបាទសូមបាត់កម្មវិធីតែម្ដងប៉ុន្តែខ្ញុំបាទនឹងមុនបាត់កម្មវិធីខ្ញុំបាទអឺ ខ្ញុំបាទសូមថ្លែងអំណរបាទថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះដំណើររតនានិមន្តដ៏មានតម្លៃថ្លៃថ្នូររបស់ព្រះគុណជាប្រសង់គ្រប់ប្រអងព្រមទាំងដំណើរដ៏មានតម្លៃថ្លៃថ្នូរជាទីបំផុតចំពោះអឺលោកយាយលោកតាដែលបានកំឡាស់ពេលវេលាជាមានប្រាក់ឡាក់ពេលវេលាដ៏មានតម្លៃបំផុតមកដើម្បីចូលរួមក្នុងថ្ងៃអបអរសាទរ អឺគោកលើកទី15របស់សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិនឹងអឺបានយល់ច្បាស់អំពីអឺសិទ្ធិចិញ្ចឹមដើមហេតុដូច្នេះខ្ញុំបានសូមអំណរអរប្រគុណយ៉ាងជ្រាលជ្រៅហើយបន្តបន្តទៀតនោះគឺខ្ញុំបានសូមពងទួងវត្ថុស័ក្តិសិទ្ធិក្នុងលោកក្នុងនោះមានពុទ្ធាបរមសង្ឃា សុខអាស្រ័យយកប្រពុតជាទីពឹងធម្មងបរមសុខខាងសុខអាស្រ័យយកប្រខោជាទីពឹងសុខខាងបរមសុខខាងសុខអាស្រ័យយកប្រសិលជាទីពឹងនឹងសូមរំលឹកដល់ទួងវិញ្ញាណខាងវិរៈបរៈវិរៈសមណៈដោយសភាទាំងពីរដែលគាត់បានបរិកាយថ្វាយជីវិតចំពោះជាតិនិងសាសនានៅក្នុងឱកាសនេះខ្ញុំបានសូមតំណាងសូមអរតនានិមន្តនឹងយើងរួមវិញ្ញាណខាង អស់លោកដើម្បីមកប្រសិទ្ធិជូនពរដល់លោកយាយលោកតា ដែលបានអញ្ជើញមកនេះឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនបើលូតលាស់ដល់តាកើតការវេកុំសុខដុមរមនាព្រមទាំងសូមជួបនៅជ័យចំណាស់គ្រប់យ៉ាងបាទជ័យចំណាស់គ្រប់យ៉ាងគឺដោយសុចរិតធម៌ បាទយើងនិយាយដូចជារំលាយរំការទួយក្រសួងចរិតធម៌នេះក៏សូមឲ្យជួបជាចំណាននិងសេចក្តីសុខប្រយ៉ាងបន្តបន្តទៀតគឺសូមឲ្យទេវតាទាំងអស់នៅក្នុងកម្មវិធីនេះជួបក្នុងពុទ្ធពររបស់ព្រះសាស្តាចារិយាវងព្រះអង្គទ្រង់សម្ដែងថាប្រាមកាគឺអាយុរមណៈសុខៈបលៈនិងបតិកណៈកវេភ្លាភ្លាអវសានជាតិក៏សូមឲ្យជួបក្នុង សម្បត្តិទឹកទាំងឡាយបីគឺសម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិប្រតិភិនកំបីគ្មានគ្មានតែហងអឺកម្មវិធីនៅក្នុងឱកាសនេះក៏សឹងតែមកថាប្រយោជន៍បាទហេតុនេះដែរសូមញាតិញោមអោយលក់តាំងដែរមួយយកជ័យចំណាស់ទៅលោកយ៉ាគេ เทเวียกรองกรองนะเลกยองสาเมโลกาไม่เลสัตตาจีวันตาหารเหตุกรรมะไดยังโดยจะนังสาเปละพรันสนามเยกัสาเตเอาสังของมึงเออหยิบดูหยิบโดนเข้าแก้วคุณตะกุกมาแล้วเขาต้องเป็นเงินสาเปมันของ Thank you.

nào mua đi bay cho bay bị bay xa đó bánh bút bánh bút cạn cạn phát đặt trong bánh bút sao đặt cái rồi lẫn thôi là nhiều đắng lẫn thôi trong đặc trưng đắng nó lại lẫn thôi tại ô nó cho nó nói vì còn lệnh mặt có còn nó có nó có nó có cũng đặt chỗ đó có không phải có nằm thật đó chờ anh À, sắp đặt. Đặt hay việc này luôn cánh. À hay châm ran có. Cái này. អឺកូនចាស់កម្មវិធីរបស់យើងនឹងនឹងដំណើរដល់ពេលណាដែរទៀតណាលោកតាបងថាណាហើយនៅកម្មវិធីមួយផ្សេងទៀតដែរទៀតណានឹងលោកតាជួងមួយទៀតអូខេអញ្ចឹងកូនចាស់កូនចាស់នៅពេលនេះយើងមានកម្មវិធីអីទៀតទេអឺកម្មវិធីតាគ្រឿងនោះប្រហែលជាអានឹងកណាមិនបានកដាប់ផងអត់ចង់និយាយថាកម្មវិធីនោះនេះចប់ហើយទេណាកណាកណាចប់ អូខេអញ្ចឹងគាត់ចាស់មានអីចុងក្រោយដើម្បីជាការព័ត៌មានចុងក្រោយទៀតកណាចម្រើនពរញាតិញោមហើយស្វែងគំប្រាក់ក្នុងឱកាសនេះជាលើកដំបូងបានន័យថាថ្ងៃ13កញ្ញាដែលជាថ្ងៃបង្កើតនៅសិទ្ធិជនជាតិដើម របស់អង្គការ UN បង្កើតមក15ឆ្នាំហើយថ្ងៃនេះហើយថ្ងៃនេះនេះថ្ងៃនេះដែរជាថ្ងៃមុនដំបូងបង្អស់ដែលយើងខ្ញុំប្រកាសរណាអាត្មាភាពនឹងញាតិញោមបរិស័ទនឹងគ្រប់លើកដំបូងបានន័យថាលើកដំបូងហើយអឺសូមយាយចំហើយមានកាន់ថង3ព្រោះនឹងហើយថង តាមានិយាយថាត្រង់ខ្មែរក្រមនិយាយចំទេហើយជាលើកដំបូងប្រពកម្ពុជាអឺថ្ងៃខួបដែលជាថ្ងៃអឺយើងថាសម្រាប់ច្បាប់មួយសម្រាប់ខ្មែរក្រមឬសម្រាប់ជនជាតិដើមខ្មែរក្រមនឹងជាអាវុធមួយដល់ដូចជាច្បាប់រដ្ឋធម្មនុញ្ញមួយ សម្រាប់ខ្មែរក្រមហើយអឺ ត្មាខ្ញុំកណាអាត្មាភាពនឹងសូមព្រេកអរមែនតើប្រកបកម្មវិធីនឹងបានន័យថាពេលមិនប្រកបកម្មវិធីនឹងស្ទើរទៅបាត់ធ្វេបហ៎មកពីប៉ុន្តែយើងជំនឿលើអំពើដែលយើងធ្វើល្អបើធ្វើប្រកកម្មវិធីអញ្ចឹងឯងឃើញបានសុខស្រួលហើយចប់ដែរតាមកអមែនតើមកពីអា ប្រកកម្មវិធីហ្នឹងពីឆ្នាំហើយខ្ញុំកណាមួយយើងខ្ញុំហ្នឹងអាមានបំណងហើយតែដោយអាស្រ័យកូវីដมันបានប្រកហើយថ្ងៃនេះជាលែបមួយដែរអាបើអានេះនេះខ្ញុំកណាមិនបានជូនព័ត៌មានប្រាក់គ្រូបងស្រាប់តែដល់ឡែកមកក្រែងកិច្ចការវិញมันបានសម្រេចដូចជាបំណងដូចជាដល់បតាបង ថាហ្នឹងហើយឃើញបងប្អូនញាតិញោមគាត់មករួមជាងទៅតាមាខ្ញុំកណានោះផ្ញើសារទៅទៅហើយគ្រូផ្ញើបន្តលេងមកនោះឡាយទៅករែងហ្នឹងហើយមកពីនិយាយចំគឺមុនហ្នឹងមកមកហ្នឹងក៏បើគេខលទៅតាមាដែរហើយផិតផិតភ័យភ័យដែរខ្លាចវាមិនដល់ទៀតតាមាមិនភ័យទេខ្លាចវា ប្រកកម្មវិធីនឹងមិនមិនបានយល់ទេវាមិនរលូនអញ្ចឹងណាបើបានជោគជ័យអញ្ចឹងណារលូនណាលោកបានរលូនហើយចប់ហើយតែទៅចប់យើងតែមកអស់ហើយអស់មែនតើមកពីលើកដំបូងហាក់ដូចជាបើកទំព័រប្រវត្តិសាស្ត្រហើយតាមាហ៊ាននិយាយចំគឺថ្ងៃនេះក៏កាន់កាន់ធំបីប្រពេញសិតដែរណោពេញទីហើយឡាយញើទូញាតញោមពិភពលោក អាយើងធ្វើត្រូវទេយើងក៏មានអ៊ីខុសទេកាន់ត្រង់គេចង់កាន់ត្រង់ជាតិណាគេកាន់ហ្នឹងក៏មានក៏មានសិទ្ធអីដែរមកពីតាមារៀនច្បាប់តាមាដឹងហើយអាតាមារៀនហើយតាមារួមការងារដែរគេហៅអាថ្មីថ្មីនឹងបានពី3ករណីដែរដូចជាថ្ងៃ8មីនាថ្ងៃ4មិថុនាអីហ្នឹងសិនតើមើលលើកដំបូងទាំងអស់ហើយតាមរយៈនេះដែរខ្ញុំកណាអាត្មាភាពសូមអឺ ថ្លែងអំណរអរគុណដល់ញាតិញោមដែលមានការចាប់អារម្មណ៍ហើយនឹងតាមដានព័ត៌មានលើនេះនឹងហើយអានឹងហាក់ដូចជាបើកតំព័រប្រវត្តិសាស្ត្រមួយ ទៅអាត្មានិយាយចំមកអំពីអាត្មានិយាយចំគឺធំបីប៉ុណ្ណឹងមិនហ៊ានទេមិនហ៊ានកាន់ទេមិនហ៊ានកាន់ទេហើយថ្ងៃហ្នឹងបានញាតញោមមានមានមានចិត្តសង្ឃឹមទេទៀនចិត្តសប្បាយទេណាណាចង់ចង់សួរពីអារម្មណ៍គុណចាស់រំភើបហ្នឹងនេះ កណារំភើបមែនតើកណាបាននេះកណាថាមិនបានជូនព័ត៌មានប្រាក់គ្រូដឹងមិនផងបើស្រ័យខ្លាចកិច្ចកៅវិញមិនបានកណាពូកំណងដល់មកដល់នេះទៅកណាឆ្លឲ្យគ្រូនេះទៅអត់ដែរបានឡាយឲ្យមកកន្លែងទៀតគ្រូក្នុងអារម្មណ៍ទៀតកណាដឹងក្នុងអារម្មណ៍ថាគុណចាស់នឹងអើធ្វើពិធីហ្នឹងគុណចាស់នឹងចូលរួមតែកណាទៅតឹងមើលផ្លូវថាអត់ទៅគុណចាស់ទេមកកណានឹងផ្ញើលិញទៅឲ្យគុណចាស់ ដើម្បីចូលក្នុងការផ្សព្វផ្សាយទៀតណាណាសប្បាយចិត្តណាណាសប្បាយចិត្តណាហេនឹងគេហៅថាលើកដំបងណាតែខ្ញុំកណានឹងវាទៅអស់មែនតើអើមានអីតែខ្ញុំកណាដើមមកអធិដ្ឋានតើតើអូនមកដល់កន្លែងតើកណាជោគជ័យហើយកណាទៅកណាឥឡូវឥឡូវនៅនាទីចុងក្រោយយើងនឹងនិមន្តប្រសងឆាន់ណាទៀតណា កណាកណាមិនប្រសងឆាន់ទេអូខេឥឡូវមកគុណចាស់ឆាន់ចុះយើងក៏កម្មវិធីយើងក៏ក៏នឹងតបផ្សាយជាមួយនឹងក្រុមមួយទៀតទៀតណាកណាកណាកណាកណាអរគុណច្រើនណាស់ស្វែងគុំលាទៀតសុខភាពសុខភាពល្អទៀតណាស្វែងគុំនៅលោកលោកស្រីនិងកញ្ញានិងប្រិយមិត្តទាំងអស់ដែលជាទីមេត្រីពេលនេះយើងនឹងប្រហែលជាបិទ line នៅមតិសិនយើងនឹងតាក់ទងជាមួយនឹងអឺ ឬក៏យើងចាំមើលសិនដែលយើងតាក់ទងទៅក្នុងយុវជនរបស់យើងតើពេលនេះគាត់កំពុងយ៉ាងណាដែរយើងកំពុងតែតាក់ទងអឺចឹងសូមរងចាំការផ្សាយបន្តទៀតបើសិនជាខ្ញុំប្រិមិត្តអស់ក្នុងរងចាំសូមមេត្តាចាំបន្តិចយើងនឹងតាក់ទងទៅក្នុងយុវជនរបស់យើងជាបន្តអឺកម្មវិធីនេះគឺជា កម្មវិធី live ផ្ទាល់អំពីអឺ ដែនដីកម្ពុជាក្រមយុវជនយើងកំពុងប្រពន្ធពិធីរំលឹកខួប15ឆ្នាំ នៃទិវាជនជាតិដើមសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមនឹងយើងបានអឺធ្វើជាលើកដំបូងនៅដែនដីកម្ពុជាក្រមរបស់យើងដូចជាការនឹកឡើងរំលឹកឡើងវិញនៅប្រវត្តិនៃការអឺប្រដាប់នៃការធ្វើច្បាប់នេះឡើង ដើម្បីជាការធានាអឺការពារនៅសិទ្ធិជនជាតិដើមឲ្យមាន សិទ្ធិសេរីភាព ឲ្យរស់នៃរៀនមានជីវិតឲ្យមានស្មារភាពជាមួយនឹងគេកុំឲ្យគេចាប់រំលោភកុំឲ្យគេធ្វើការគៀបសង្កត់មកជនជាតិដើមរបស់យើងឥឡូវគុណចាស់ញាតិញោមប្រិយមិត្តទាំងអស់មេត្តាអរគុណច្រើនហើយសូមតកតងជាមួយយុវជនយកអត់តានបានទេចេះដូច្នេះយើងនឹងសូមបិទឡាយបន្តសិនហើយយើងបន្តមកឃ្លីបទៀតដើម្បី កម្មវិធីយើងបន្តសូមអរគុណច្រើនសូមជូនពរប្រិយមិត្តទាំងអស់រងចាំបន្តទៀតបន្តពីយើងតាក់ទងហើយយើងនឹងចាប់ដើម live នៅ កម្មវិធីយើងបន្តទៀតអញ្ចឹងសូមប្រិយមិត្តរងចាំបន្តទស្សនា នៅ កម្មវិធីផ្សាយបន្តទៀតណាសូមផ្សាយបង្គំលាបណ្ដោះសន្នអញ្ចឹងសិនជួបគ្នាសាជាថ្មីសូមអរគុណច្រើនសូមផ្សាយបង្គំលានឹងចម្រើន